នៅចាំបានទេ នាងតូចខិទ្ធី ពេលនេះធំពេញវ័យคล้ายជាស្រីស្អាតបរោះបរោះតាមសំស្នៃព្រានបើរំលឹកទៅ10ឆ្នាំមុនប្រិមិត្តច្បាស់ជាចាំបានពុំខានតារាសម្ដែងស្រីវ័យក្មេងបែបកំ pl ុកកំ plaign អូនខិទ្ធី ច្រើនឃើញសម្ដែងនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ3ថៃជាមួយនឹងកំពូលតារាល្បីៗដូចជាណាដេងនិងតារាស្រីយ៉ាយ៉ាជាដើមខិទ្ធីជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យសម្ដែងកំ plaign បែបធម្មជាតិ រាល់ពាក្យសម្ដីមួយម៉ាត់មួយម៉ាត់របស់នាងតែងតែធ្វើឲ្យអ្នកទស្សនាទប់សំណើចសឹងមិនបាន មកដល់ពេលបច្ចុប្បន្ននេះមហាជនហាក់ពុំសូវបានឃើញតារាស្រីគិធីសម្ដែងទៀតនោះទេ ក្នុងនោះក៏មានអ្នកគ្រប់គ្រងខ្លះបាននឹករលឹកដល់នាងផងដែរធ្លាប់ជាក្មេងស្រីក្រមិចក្រមើមលេងសើចពេលនេះគិធីធំពេញវ័យហើយរីឯសម្រស់វិញក៏ស្រស់ស្អាតមុខមានមុនស្នេហ៍ខ្លាំងណាស់ សពថ្ងៃស្រីស្រស់រូបនេះមានអាយុ25ឆ្នាំគឺជាតារាសម្ដែងដែលមានភាពសិចស៊ីហាក់ខុសពីក្មេងដែលជា តារាកំប្លែងជារឿយៗគេឃើញ Kitty បង្ហោះរូបភាព របស់ខ្លួនដែលបង្ហាញរាងយ៉ាងសិចស៊ីបាញ់ចេញសាច់សខ្ចីរួមជាមួយនឹងស្នាមសាក់យ៉ាងតាក់ទាញនៅលើបណ្ដាញសង្គម Instagram នោណានោណាក៏លាន់មកដែរចានេះគឺជា សម្រាប់បច្ចុប្បន្នរបស់តារាស្រី Kitty យើងធ្លាប់តែឃើញគាត់កាលពីនៅក្មេង។